ស្រឡាញ់មួយដែលមិនភ័យព្រួយខ្លាចមានថ្ងៃប្រែដីស្រឡាញ់ដែរ yang serau ចឹងមិនយើងពោហើយអីអឺបងមិនថាចង់បានកណាត់ពណ៌ផ្ទៃមេឃមែនទេហ្នឹងហើយអញ្ចឹងខ្ញុំសុំមើលពណ៌តិចទៀតសិនណាអឺធម្មតាបងពាក់ពណ៌រៀងស្រស់តិចទៅយើងជួយលើកសាច់យើងអញ្ចឹងណាចា តោះអ្នកទាំងពីរមកកាត់កៅអៅមែននេះក្មួយអាកន្លែងកន្លែងនេះគេគេគេកាត់ខោអាវមែនមែនទេចាមីងខ្ញុំចង់កាត់ខោអាវឲ្យម៉ែហើយនឹងសពុតមួយចាបានតាប៉ុន្តែត្រូវរំខានអ្នកទាំងពីរសុំជួយអង្គុយចាំផ្លែសិនទៅណាចាំខ្ញុំរៀងហួចដៃហើយចាំខ្ញុំមកវាស់ ចឹងខ្ញុំយកអាពីរនេះណាចឹងអឺបងអាចត្រូវពណ៌នេះបានព្រោះអីវាពាក់ទៅរឿងលើកសាច់អសហើយណាមួយអាចពាក់ទៅកម្មវិធីបុណ្យទានឯបានចឹងណាចាអញ្ចឹងយកពីពណ៌ហ្នឹងណានឹងឯបងហើយមួយថ្ងៃបានខ្ញុំបានមកយកដែរអឺកាអាខ្ញុំរៀងច្រើនដែរចេះបងចាំដល់4ថ្ងៃទៀតចាំមកយកណានឹងហើយចឹងក៏បានអរគុណច្រើនបង ចឹងមីងចង់កាត់កៅអៅរបៀបមិនដែរអឺចង់របៀបនៅផ្ទះឬក៏អាចពាក់ចូលទៅកម្មវិធីបុណ្យទានអីបានអូកូនកូនតូចណាម៉ែម៉ែម៉ែត្រូវកាត់កាត់យ៉ាងម៉េចទៅអាទៅទឹកសំនោះកូនកូនតូចជួយប្រាប់ម៉ែផងណាម៉ែម៉ែម៉ែអត់អត់ដឹងទេអោះគឺកាត់ឈុតធម្មតាទុកសម្រាប់ចេញទៅក្រៅ ចាមានអីបានតាអញ្ចឹងថារំខានមានគ្រប់ឆមផ្លែតណាចាំខ្ញុំជួយវាស់ឲ្យឆោឆោហ៎អូឆោឆោកាត់កាត់អាវអាវថ្មីកាត់កាត់អាវថ្មីទុកទុកពាក់ទៅទៅទៅធ្វើការជាមួយកូនកូនតូចក្មួយក្មួយអាក្មួយក្មួយត្រូវត្រូវតែកាត់ខោអាវឲ្យមីងឲ្យបានស្អាតស្អាតហើយហើយមីងមីងនឹងឲ្យពក មួយឲ្យបានច្រើនច្រើនណាចាមីងហើយហើយចាំមីងនឹងមកមកមកកាត់ទៀតហើយហើយមីងនឹងនឹងនឹងនឹងពាក់កៅអៅថ្មីនោះទៅទៅធ្វើការជាមួយនឹងនឹងកូនតូចអើក្មួយមើលមើលមើលកូនតូចមីងមើលពេពេធំធំធំឡើង ស្អាតស្អាតហើយមែនមែនទេ ហើយហើយកូនតូចទៅទៅធ្វើការ នៅកន្លែងកន្លែងតែគេគេដាក់ខ្យល់ខ្យល់ត្រជាក់ត្រត្រជាក់ហើយហើយអ្នកអ្នកនៅទីនោះគេគេគេពាក់ខោអាវស្អាតស្អាតអឺចឹងមីងជួយគ្រប់ឈរតិចណាចាំក្មួយជួយវ៉ាឲ្យអូត្រូវត្រូវត្រូវឈរហ៎ចាឈរឈរយូរអត់ ช่อตามกับแพรพี่น้ำมิง หัวใจ อ๋อ ដែរម៉ាឆ្ងាញ់អត់អឺឆ្ងាញ់កូនតូចកូនតូចអត់អត់អត់ហូបទេហ៎កូនតូចអត់ឃ្លានបាយទេហ៎អត់ទេម៉ែខ្ញុំទៅតែហូបអីហើយនឹងអូយអញ្ចឹងអញ្ចឹងម៉ែម៉ែត្រូវហូបទាំងអស់មែនទេអូជិតច្រើនណាម៉ែម៉ែហូបអត់អស់ទេអូអូអញ្ចឹង ម៉ែម៉ែនឹងយកទៅឲ្យពូពូជាម៉ូតូនៅខាងមុខនោះណាឥឡូវចេះទៅម៉ែហូបអស់សិនទៅណាបើសិនជាសល់ចាំយើងក៏ទៀតណាម៉ែណាល្អល្អម៉ែម៉ែនឹងធ្វើតាមកូនតូចកូនតូចណាកូនតូចត្រូវឆាប់ត្រឡប់មកវិញណានឹងនឹងបានហូបបាយជុំគ្នាបាទម៉ែ Mm-mm. អេនោះជំធានផ្នែកឯងណាគាត់កំពុងតែប្រជុំបាយម្ដាយគាត់អូនណែនាងឮថាលោកតូចទៅតឡើងជាប្រធាន ផ្នែកថ្មីផងឯងម៉ែណៃមិនត្រឹមតឡើងជាប្រធានផ្នែកនោះទេការងារសំខាន់មួយចំនួនណាម៉ែបានប្រគល់ឲ្យធ្វើថែមទៀតផងណាមិនត្រឹមតែប៉ុណ្ណឹងទេ នេះអាចមកពីសមត្ថភាពលោកតូចទៅត្រូវចូលធ្វើការបន្តបានមួយឆ្នាំផង លោកនាយកទុកចិត្តខ្លាំងដល់ថ្នាក់នេះទៅហើយជឿតែថានៅមិនតាន់អស់ទេមែនទេអញគិតថានៅមានរឿងអីទៀតហ៎បន្តិចទៀតប្រហែលខ្លាចជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុននេះផងក៏មិនដឹងការងារក៏មាន សមត្ថភាពក៏មានហើយជាកូនកតញ្ញូថែមទៀតផង មកធ្វើការយកទាំងម្ដាយមកជាមួយជារៀងរាល់ថ្ងៃផងម៉ែណៃគាត់តស៊ូតាំងពីជាបុគ្គលិកធម្មតាម្នាក់ណែរហូតដល់ឥឡូវខ្លាចជាប្រធានផ្នែកផងណែ យើងគិតថាពួកយើងគួរតែរៀនត្រាប់តាមគាត់ហើយអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនផលិតផលលីប៉ៃល្បីល្បាញជាង60ប្រទេស លើពិភពលោកជម្រើសថ្មីសម្រាប់អ្នកស្មានជីវិតរស់រវើង Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន នេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នក ធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតទឹកបរិសុទ្ធកម្ពុជាទឹកពិសានិងឆុងទឹកដោះគោអេសកូឡាបង្កើតភាពរីករាយនិងឈ្នះរង្វាន់ដ៏អស្ចារ្យពិសាក៏ជុលស្អីលើនេះ ហូចូលរង្វាន់ធំជាងគេ រង្វាន់បើប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Colgate ញញឹមកាន់តែច្រើនដើម្បីមានឱកាសទទួល បានរថយន្តនិងមាសបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកា លើសពីភេសជ្ជៈបើកម្លាំងអរគុណមេអរគុណដីដែលអរខ្ញុំខ្លាចជាកូនម៉ែណៃ គាត់តស៊ូតាំងពីជាបុគ្គលិកធម្មតាម្នាក់ណែរហូតដល់ឥឡូវខ្លាចជាប្រធានផ្នែកផងណែយើងគិតថាពួកយើងគួរតែរៀនត្រាប់តាមគាត់ហើយម៉ែណែអតចរិតការនិយាយស្ដីស័កសមជាម៉ែគេមែនបើអ្នកណាបានវិញមិនដឹងថាមានសំណាងយ៉ាងណាទេអូនពិតមែនហើយតើយ៉ាងទៅធ្វើការវិញតោះ អូអូយដបដបដបស្អាតក្មួយអាបាទលើកក្រោយពេលពេលដែលក្មួយហូបហូបទឹកនេះអស់ទុកទុកដបឲ្យមីងណាមីងមីងមីងទុកដាក់ទឹកឲ្យឲ្យកូនតូចបាទបាទចាំទុកឲ្យនឹងមីងណាចាអអអរគុណអូទឹកទៅរឹសទៀតសិនរកឲ្យបាត់ច្រើន ចឹងពេលរសៀលម៉ោង2នេះខ្ញុំអាចចេញទៅជួបភ្ញៀវខាងក្រៅបាន ចាចាំជួយរៀបចំផលិតផលថ្មីថ្មីឲ្យពួកគាត់ជ្រើសរើសផងណាចាអឺនេះគឺជាផលិតផលថ្មីផងយើងផងក្រុមហ៊ុនផងយើងដែលយកមកពីកំពង់ផែអញ្ចឹងណាហើយខ្ញុំត្រូវយកឲ្យលោកនាយកមើលប៉ុន្តែតួឯងជួយពិនិត្យមើលហើយជួយសញ្ញាខ្ញុំផងហើយអូឈប់សិនមែនហើយមានរឿងមួយទៀតចង់និយាយថាមានភ្ញៀវគាត់ចង់មកមើលផលិតផលផងយើងដល់ក្រុមហ៊ុនតែម្ដងហើយតួឯងជួយសេរីពេលមើលផងមិនអីអញ្ចឹង ខ្ញុំនឹងចាត់ចែងក្រោយទៀតហើយបើសិនជានៅសល់ឯកសារអីសំខាន់ចាំជួយរៀបចំឲ្យខ្ញុំផងណាចាច្រើនគួរសមតែខ្ញុំសុំពេលមួយព្រឹកណាបើសិនជាមានបញ្ហាឬមួយក៏ពំមានអីបន្ថែមខ្ញុំនឹងតាក់ទងទៅវិញណាចាចាអរគុណ រឿងអីចេះឆៃមានមានឃើញម៉ែខ្ញុំមកនឹងអត់មិនឃើញគាត់រើកំប៉ុងនេះហើយគាត់ដើរទៅនៅបាត់ហើយម៉ែមានរឿងអីទៀតហើយ ទេមីងអឺឆ្ងាញ់ឆ្ងាញ់ណាស់ណាមីងមីងឃ្លានបាយតែតែកុំតូចគេគេនៅរវល់ធ្វើការមិនទាន់រួចមីងមីងអរគុណហើយណាអរគុណណាក្មួយស្រីស្អាតអរគុណអីទេមីងនេះមកពីខ្ញុំឃើញមីងអង្គុយម្នាក់ឯងហើយមុខមីងឡើងស្អុយអញ្ចឹងខ្ញុំគិតថាមីងអត់តញ៉ាំអីទេ ចឹងមីញ៉ាំបបរនេះមួយម៉ាត់ទៀតណាហើយឥឡូវហ្នឹងវាចិត្តអស់ហើយណាឆ្ងាញ់ណាឆ្ងាញ់ណាបបរនេះមកឆ្ងាញ់ញ៉ាំមកច្រើនណាមីង តូចកូនតូចមកដល់ហើយហ៎មកមកមកកូនតូច មកមកហូបបបរជាមួយម៉ែទេនេះនេះនេះក្មួយស្រីស្អាតអ្នកនេះបចុកបចុកបបរឲ្យម៉ែណាអូខ្ញុំឃើញគាត់នៅម្នាក់ឯងខ្ញុំគិតថាគាត់អត់តញ៉ាំអីទេហើយខ្ញុំក៏ហៅគាត់មកញ៉ាំបបរសិនសំទោសណាស់ដែលយកបានប្រាប់លោកម៉ែខ្ញុំសំទោសណាស់ម៉ែដែលរវល់ធ្វើការងារពេកអត់ដឹងថាម៉ែឃ្លាន នេះគាត់ជាម្ដាយរបស់លោកក៏បាទនេះខ្ញុំអត់ដឹងថាគាត់ជាអ្នកណាឯងហើយណាមួយខ្ញុំក៏អាណិតគាត់ខ្ញុំឃើញគាត់អង្គុយម្នាក់ឯងប្រហែលជាគាត់អត់តាន់ញ៉ាំអីបាទខ្ញុំហៅគាត់មកញ៉ាំអីនៅក្រៅឲ្យខ្ញុំសុំទោសផងណាដែលបានប្រាប់លោកពេលដែលខ្ញុំនាំគាត់ទៅក្រៅអឺកូនតូចណាក្មួយក្មួយស្រីស្អាតម្នាក់នេះ បានបានបញ្ចុះបបរឲ្យម៉ែឆ្ងាញ់ណាស់ណាកូនតូចឆ្ងាញ់ណាស់គាត់ប្រាប់ខ្ញុំថាគាត់អត់ហូបអីទេហើយខ្ញុំក៏ទិញបបរនេះឲ្យគាត់បើខ្ញុំដឹងថាគាត់ចូលចិត្តបបរហ្នឹងថ្ងៃស្អែកខ្ញុំនឹងទិញបងបញ្ចុះគាត់ម្ដងទៀតល្អទេប៉ិតប៉ិតម៉ែណាក្មួយស្រីស្អាតអូយល្អល្អណាស់មិនអីទេ ខ្ញុំអរគុណអ្នកនាងណាហើយខ្ញុំគិតថារំខានអ្នកនាងពេកទេមិនអីទេអឺខ្ញុំក៏ចូលចិត្តមនុស្សចាស់ដែរហើយបើខ្ញុំដឹងថាគាត់ចូលចិត្តបបរហ្នឹងខ្ញុំនឹងទិញជូនគាត់រាល់ថ្ងៃអញ្ចឹងវិញញ៉ាំបបរនេះទៀតណាចា ថ្ងៃណាមីងមីងទៅផ្ទះសិនហើយស្អែកស្អែកជួបគ្នាបាទណាមីងចាចឹងខ្ញុំជម្រាបលាទៅទៅមុនណាមីងព្រោះតាមការប្រញាប់ហើយហើយជិះម៉ូតូឲ្យប្រយ័ត្នផងខ្លាចឡានធំបាទណាមីងម៉ូតូខ្ញុំទៅមុនសិនណាបាទចាបាយបាយបាយអរគុណតូចជម្រាបឯណោះបាទម៉ែម៉ែ លីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកស្មានជីវិតរស់រវើង Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាននេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នកធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត ទឹកបរិសុទ្ធកម្ពុជាទឹកពិសានិងឆុងទឹកដោះគោអេសកូឡាបង្កើតភាពរីករាយនិងឈ្នះរង្វាន់ដ៏អស្ចារ្យពិសាក៏ជុលស្អីលើនេះ ហូចូលរង្វាន់ធំជាងគេរង្វាន់បើប៉ាណាដុលអេកស្ត្រាមានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Colgate ញញឹមកាន់តែច្រើនដើម្បីមានឱកាសទទួលបានរថយន្តនិងមាសបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកា លើសពីភេសជ្ជៈបើកម្លាំងអរគុណមេអរគុណដីដែលអរខ្ញុំខ្លាចជាកូនម៉ែ អរគុណកូនតូចបាទចាំអីម៉ែហើយនៅចាំចាំបន្តិចណាកូនតូចម៉ែម៉ែម៉ែដាក់ជោគឲ្យឲ្យស្រួលសិនអូហើយណាម៉ែ ហើយកូនតូចតោះយើងអាចអាចជិះដំណើរបានហើយតោះតោះតោះតោះយើងតូចតូចជប់សិនតូច អ្នកមីងផ្លែឈើខ្ញុំជូនអ្នកមីងទុកសម្រាប់អ្នកមីងញ៉ាំនៅពេលយប់ហើយផ្លែឈើនេះផ្អែមណាស់អត់មានជាតិគីមីទេហើយណាមួយខ្ញុំបានលាងវាស្អាតអស់ហើយខ្ញុំអរគុណអ្នកនាងតែខ្ញុំគិតថាពិបាកដល់នាងតិចទេនិយាយអញ្ចឹងទៀតហើយផ្លែឈើនេះខ្ញុំជូនអ្នកមីងជាពិសេសគឺផ្លែឈើនេះល្អដល់សុខភាពដូចជាមនុស្សចាស់ដូចជាអ្នកមីងហ្នឹងណាត្រូវតែញ៉ាំជាតិវីតាមីនដើម្បីឲ្យសុខភាពល្អហើយមួយទៀតវាគ្រាន់តែជាទឹកចិត្តរបស់ខ្ញុំតិចតួចទេ នេះក្មួយក្មួយឲ្យមីងហ៎ផ្លែផ្លែឈើហូបទៅឆ្ងាញ់ហើយហើយហើយជួយដល់សុខភាពទៀតណចាអ្នកមីងហ្នឹងហើយនិយាយអញ្ចឹងអើពេលទៅដល់ផ្ទះកុំភ្លេចយកផ្លែឈើនេះទៅក្លាសេហងណាហើយដល់ពេលក្លាសេហើយកុំភ្លេចញ៉ាំពេលដែលញ៉ាំបាយហើយត្រូវទៅញ៉ាំជាមួយនឹងផ្លែឈើហ្នឹងហើយតូចក៏ត្រូវញ៉ាំដូចគ្នាព្រោះខ្ញុំទិញវាមកច្រើនខ្ញុំអរគុណអ្នកនាង ទេហើយខ្ញុំទៅលាក់លាក់អើបានហើយព្រោះតូចមានឋានៈខ្ពស់ជាងខ្ញុំដាក់ខ្លួនពេកទៅដឹងអូនិយាយអញ្ចឹង ពេលទៅវិញហ្នឹងគឺទៅតែពីរនាក់ឯងត្រូវអត់ហើយពីហ្នឹងទៅដល់ផ្ទះហ្នឹងគឺឆ្ងាយអត់ហឹមរាល់ថ្ងៃខ្ញុំនៅតែពីរនាក់ម៉ែហើយបើផ្លូវជីពីនេះទៅដល់ផ្ទះគឺមិនសូវឆ្ងាយទេ ជាប្រធានផ្នែកហើយមានរូបរាងសង្ហាហើយថែមទាំងល្អទៀតហើយជាពិសេសហើយកតញ្ញូជាមួយនឹងម្ដាយទៀតបើសិនជាមានអ្នកណាបានមិនដឹងជាសំណាងមិនទេណឥឡូវបានហើយកុំឲ្យមីងចាំយូរខ្លាចយប់ផងឥឡូវហ្នឹងកុំភ្លេចណាពេលទៅដល់ផ្ទះដាក់ classe ជាមួយនឹងផ្លែឈើហ្នឹងផងអញ្ចឹងមីងទៅស្នៃណា មួយស្រីស្អាតស្អែកជប់គ្នាជំរាបលាមីងចាចាជំរាបលាតោះ ស្អាតច្រើនឆ្នាំកន្លងមកនេះម៉ែចាស់ច្រើនណាស់តែទោះបីជាយ៉ាងណាក៏ម៉ែនៅតែស្អាតជានិច្ចសម្រាប់កូនគ្មានថ្ងៃប្រែប្រួលឡើយកូនស្រឡាញ់ម៉ែស្រឡាញ់ម៉ែរហូតកូននៅមើលថែម៉ែមិនឲ្យម៉ែទៅណាឆ្ងាយពីកូនឡើយម៉ែចិញ្ចឹមកូនតាំងពីតូចរហូតមកដល់ធំម៉ែហត់ច្រើនណាស់ពេលនេះដល់ពេលដែលកូនត្រូវមកថែម៉ែវិញម្ដងឯង សាបាយហើយនៅនឹងបាទគាត់ហូបរួចហើយហើយចុះផ្លែឈើគាត់បានហូបទេមិនហូបរួចទេខ្ញុំអរគុណណាស់លក្ខសម្រាប់ផ្លែឈើមួយប្រអប់នេះមិនអីទេណាតូចចុះអ្នកមីងគាត់មិនទាន់សម្រាប់ទេអី ម៉ែសម្លានលក់មុននេះបន្តិចហ្នឹងឃើញគាត់ចូលចិត្តផ្លែឈើហើយនឹងបបរគ្រឿងចាំស្អែកចាំខ្ញុំទិញផ្ញើឲ្យគាត់ហូបណាខ្ញុំឃើញគាត់អញ្ចឹងមិនដឹងមិនទេមានអារម្មណ៍ថា ចូលចិត្តហើយនឹងអាណិតគាត់ហេតុអីក៏នាងធ្វើល្អចំពោះម៉ែខ្ញុំយ៉ាងនេះនោះហើយខ្ញុំវិញ មិនក៏មានអារម្មណ៍ថានាងជា ផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកស្មានជីវិតរស់រវើង Osarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាននេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នកធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត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 Colgate ញញឹមកាន់តែច្រើនដើម្បីមានឱកាសទទួលបានរថយន្តនិងមាសបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកា លើសពីភេសជ្ជៈបើកម្លាំងអរគុណមេឃអរគុណដីដែលអរខ្ញុំខ្លាចជាកូនឃើញគាត់ចូលចិត្តផ្លែឈើហើយនឹងបបរគ្រឿងចាំស្អែកចាំខ្ញុំទិញផ្ញើឲ្យគាត់ហូបណា ខ្ញុំឃើញគាត់អញ្ចឹងមិនដឹងមិនទេមានអារម្មណ៍ថាចូលចិត្តហើយនឹងអាណិតគាត់ហេតុអីក៏នាងធ្វើល្អចំពោះម៉ែខ្ញុំយ៉ាងនេះណោះហើយខ្ញុំវិញ មិនក៏មានអារម្មណ៍ថានាងជា មនុស្សម្នាក់ដែលល្អចំពោះម្ដាយខ្ញុំអញ្ចឹងគ្មាននរណាម្នាក់ដែលយកចិត្តទុកដាក់នឹងម្ដាយរបស់ខ្ញុំពីមុនមកទេ ហើយចូលពេលនេះក៏ស្រាប់តែមានមនុស្សស្រីម្នាក់ល្អចំពោះម៉ែរបស់ខ្ញុំអញ្ចឹង ទឹកស្អែកចាំញឹមយកថ្នាំហិតដៃជើងអាចនឹងការពារសន្លាក់មនុស្សចាស់បានអ្នកមីងគាត់ចាស់ហើយគាត់ប្រហែលជាមានការឈឺតាមដៃជើងម្ខាងនេះដឹងខ្ញុំអត់រំខានតូចទេណាខ្ញុំគ្រាន់តែទេសួរអ្នកមីងប៉ុណ្ណោះសម្រាប់ចុះណាបាទខ្ញុំអរគុណណា ថ្ងៃនេះទុយទុយធ្វើការបាក់ពាក់បាក់ស្អាតណាណោគុកគុំតូចម៉ែឥឡូវនេះចេះចេះពាក់អាវឬខ្លួនឯងហើយហើយចេះស្លៀកខោ ហើយចេះចេះចេះងូតទឹកដោយខ្លួនឯងទៀតម៉ែម៉ែម៉ែសប្បាយចិត្តខាងណាណានេះទាំងអស់នេះគឺដោយសារតែម៉ែជាអ្នកប្រេនកូនខ្ញុំសូមអរគុណម៉ែណាកូនស្រឡាញ់ម៉ែ ម៉ែម៉ែកូនស្រឡាញ់កូនកូនតូចដែរណាអញ្ចឹងម៉ែចាំខ្ញុំបន្តិចណាខ្ញុំទៅយកស្បែកជើងឲ្យម៉ែអូចាចា ផងម៉ែចង់ខ្ញុំពាក់ស្បែកជើងហើយអូមិនដែរម៉ែអូយម៉ែម៉ែពាក់អានេះហើយតុនតុនជើងស្រួលណាកូនតូចស្រួលស្រួលជើងណាណាកូនតូចអត់អត់អត់ឈឺជើងដូចមិនពាក់អាបិជើងផ្ទាត់នេះទេ ម៉ែម៉ែធ្លាប់ឃើញគេពាក់នៅតាមផ្លូវឥឡូវឥឡូវម៉ែបានបានពាក់ដែរហើយអូយទុតទុតទុនទុនជើងស្រួលណាកូនតូចបាទម៉ែអឺអូកូនកូនតូចអាម៉ែម៉ែចង់បានកៅអៅថ្មីពាក់ពាក់អានេះយូរទៅអត់អត់អត់ស្អាតទេកូនកូនតូចជួយជួយម៉ែទៅទិញកៅអៅថ្មីបានអត់ អ្វីដែលម៉ែចង់បាន ខ្ញុំត្រូវតែផ្ដល់ឲ្យម៉ែអញ្ចឹងចាំកូននាំម៉ែទៅកន្លែងមួយណាម៉ែទៅទៅទៅទៅកន្លែងមួយកន្លែងណាទៅអាកូនទូចកន្លែងដែលយើងធ្លាប់តែកាត់ក្អែពីមុននោះនឹងម៉ែម៉ែចាំបានអត់អូអូអូ ម៉ែម៉ែម៉ែចាំបាន ហើយម៉ែចាំបានហើយណាកូនតូចណាទីម៉ែម៉ែនឹងបានកៅអៅថ្មី ហើយម៉ែបានម៉ែបានសពុតថ្មីទៀតម៉ែម៉ែនឹងពាក់ពាក់ទៅធ្វើការជាមួយនឹងកូនតូចណាបាទម៉ែ វាពកវាពកវាឯងមើលនេះក្មេងប្រុសម្នាក់នេះណាទាំងស្អាតឆ្លាត ហើយមានចំណេះអូយមិនដឹងថាកូនអ្នកណាទេពកវាអើយអូមែនហើយណែណែឯងមើលមើលនេះបើសិនជាកូនជាចៅជើងវិញមិនដឹងខ្ញុំមិនសប្បាយចិត្តយ៉ាងណាទេចុះណែណែណែឃើញទេមានទាំងពីចំណេះដឹងហើយមានទាំងពីសមត្ថភាពទៀតរូបរាងក៏សង្ហា មិនដឹងថាស្រីណាខ្លះលួចស្រឡាញ់គេទេហើយនេះបើបានជាកូនប្រសាយើងមិនដឹងថាពួកយើងមានមុខមាត់ប៉ុណ្ណាទេរូបសម្បត្តិវិញទៀតសោតក៏សំខាន់មិនដឹងថាកូនចៅអ្នកណាគេទេអី អឺខ្ញុំចង់កាត់កៅអៅថ្មីមួយឯម៉ែចាបានតាណែណែណែម៉ែវា មើលមើលដូចក្នុងរូបនេះក៏អត់ណាខ្ញុំមើលទៅដូចជាប្រហែលប្រហែលហ៎ម៉ែវាមើលមកអាពុកវាគឺហ្នឹងហើយគ្មានប្រហែលអីទេ គឺក្មួយម្នាក់ហ្នឹងហើយអូយនេះបានគេហៅថារកអប្រទេសឈើងប់មែនហើយជុំនៅក្រៅក៏សង្ហាជាងនៅក្នុងនេះទៅទៀតមែនណា រូបរាងសមជាអ្នកចេះដឹងមែនតែក្មួយក្មួយក្មួយឯងគឺជាក្មួយតូច ដែលគេកំពុងតែផ្សាយព័ត៌មានហ្នឹងហីអូយលោកហើយលោកហើយនេះនៅឃើញក្រៅនេះស្អាតជាងនៅខាងក្នុងនេះឆ្ងាយណាស់ណារូបរាងនេះក៏សង្ហាហើយសមជាអ្នកចេះដឹងមែនតើនេះអូយលើកតែថ្លៃព្រះក្មួយនេះណាឲ្យវាឯងនិយាយអីនិយាយទុកឲ្យខ្ញុំនិយាយខ្លះផងមើល នេះក្មួយឯងមើលនៅខាងក្រៅស្អាតជាងខាងក្នុងនឹងទៀតនេះមីងកំពុងតែមើលព័ត៌មានពីអ្នកពូឥឡូវហ្នឹងមកបានឃើញខ្លួនឯងផ្ទាល់អើយហើយមីងមិននឹកស្មានថាក្មួយមកកាត់កៅអៅកន្លែងកូនមីងសោះមីងឃើញក្មួយចេះតស៊ូរៀនបានជោគជ័យចឹងមីងរំភើបចិត្តជំនួសអូយពេកកុំនិយាយច្រើនពេកតើខ្ញុំនិយាយម្ដងឲ្យក្មួយមកនេះគឺមកកាត់កៅអៅហ៎បាទប្រមែលោកពូខ្ញុំមកកាត់កៅអៅ ទៅនេះកូនកូនស្រីរបស់ពូកូនស្រីពូកាត់ស្អាតណាស់លេខ1ហើយនេះក្មួយស្នាក់នៅណាដែរបានជាមកកាត់កៅអៅដល់ហ្នឹងអគឺខ្ញុំនៅ ម្ដុំម្ដុំនេះឯងណាមីអូអ្នកភូមិគ្នាយើងសោះហ្នឹងអូអ្នកខ្ញុំគាត់តែមើលព័ត៌មានឃើញក្មួយព្រឹងខ្ញុំរំភើបណាស់ណែព្រោះថាអ្នកដែលចិត្តខាងរបស់យើងនេះគេមានជោគជ័យការងារចឹងណាក៏មិនទៅសើចេញចេញចេញចេញខ្លាំង ស្រឡាញ់មួយដែលមិនភ័យព្រួយខ្លាចមានថ្ងៃប្រែក្តីស្រឡាញ់ដែរមិនចេះក្បត់មិនចេះសាវ៉ាក្តីស្រឡាញ់អូយខ្ញុំសុំទោសណាចាំខ្ញុំជួយជួយអើឯឯចង់ចង់ចង់មកមកមកមកមកខំកូនតូចម៉ែម៉ែឆាប់ដឹងខ្លួនឡើងម៉ែ នេះតូចគាត់មានរឿងអីនឹងមិនគាត់ដួលស្លាប់ចឹងម៉ែតិចតិចបាត់ឈឺហើយតែបើម៉ែចង់បាត់ឈឺតើតើម៉ែធ្វើតាមខ្ញុំណាអើយក្មួយលែស្លាប់ហើយស្អីហ្នឹង